វៃយកទៅមកយកទៅមកញ័រណាបាទញ័រអាមិញញ័រអូខេបាទឥឡូវសួស្តីបងប្អូនបាទនៅក្នុងក្រុមទាំងអស់ឥឡូវខ្ញុំនឹងបង្ហាញបងប្អូនអំពីដំណាក់កាលនៃការមុនឆ្កឹះនិងកើបាទដើម្បីបង្កើតស្ដាច់ណាបាទនៅខាងនេះបាទនេះគឺជាទូដែលពួកខ្ញុំបំរុងនឹងដាក់បង្កងឆ្កឹះស្ដាច់ណាបាទអញ្ចឹងអឺ គេត្រូវជ្រើសរើសទូដែលមានសុខភាពល្អយើងឆែកមើលថាវាអត់មានចៃអត់មានសម្មើលបាទនៅ ក្នុងទូហ្នឹងជាមុនសិនហើយបន្តមកយើងដាក់ចំណីថែមណាបាទហើយមេនៅក្នុងហ្នឹងឥឡូវដកចេញទៅណាមេយ៉ាបាទនេះស្ដាច់វាមាននៅក្នុងនេះទេបាទពីដើមណាឥឡូវគេដកវាហើយហើយតែជាមេពីរក្នុងកន្លែងនេះមួយអូខេតា បាទអញ្ចឹងដល់ពេលដែលយើងត្រូវចាក់ស្ដាច់គឺយើងរើសទូដែលល្អមានសុខភាពបាទហើយបកងណាដែលនេះយើងដកចេញលើទុកប្រហែលបកង4ណា4 4បកងអានេះវានៅពងអានឹងនៅពងហ៎បាទវានៅពងជិះទុកវាអូខេហើយនេះក៏នៅពងដែរពងថ្មីអានឹងមានពងថ្មីពងអូខេតោះទៅទៀត គៀននេះព្រោះវានៅក្នុងវាមានកូនបិទចិត្តចឹងទុកវាខ្លះអឺអូខេចាំឲ្យឆ្លាក់នេះក៏នៅកូនបិទចិត្តដែរចឹងយើងដកចេញតែពីកូនអឺទូល្អណាអាហ្នឹងប្រហែលបកមិន6ហ៎6អានេះបកនេះយើងដកចេញអូខេឲ្យថតគេមើលនេះបាទអញ្ចឹងគឺសភាពបាទលក្ខណៈរបស់វាល្អណាបាទនៅល្អនៅឡើយ តែគ្រាន់ថាវាអត់រីចម្រើនណាទូហ្នឹងមេចាស់ណាបាទចាំតែទូវាមរុំរុំហ្នឹងហើយវាអត់ឡើងទៀតណាបាទអញ្ចឹងយើងរើសទូបែបហ្នឹងឯងដើម្បីអានេះយើងយកមកជួយណាអញ្ចឹងឧទាហរណ៍ថាបងប្អូនប្របែកពូជនៅពេលណាដែលវាចាប់ផ្ដើមពងហើយបាទយើងដាក់លើកលើកបកងហ្នឹងមកជួយដាក់ក្នុងអានោះដូចពងហើយអានេះបាទលើកជួយគ្នាបាទលើកពីទូនោះមកដាក់ជួយទូនេះ បាទហើយយកទូនោះចាក់ស្ដាច់បាទយើងដាក់ឲ្យវាចិញ្ចឹមស្ដាច់ណាបាទមិនចាក់ទេចិញ្ចឹមព្រោះកណាចាក់យើងត្រូវយកតង្កូវអំពីអាឡែងទូផ្សេងមកដាក់បាទអញ្ចឹងណាចឹងដល់ពេលណាដែលយើងចិញ្ចឹមចិញ្ចឹមស្ដាច់ហ្នឹងគឺយើងរើសយកទូណាដែលមានសុខភាពល្អបាទអត់មានចេះតែរើសទូអន់បាទអត់មានកម្មករកម្មករខ្សោយ បាទអត់សូវសម្បូរចំណីអញ្ចឹងវាក៏អត់មានសារជាតិចិញ្ចឹមសម្រាប់ចិញ្ចឹមស្ដាច់ហ្នឹងឲ្យ វាល្អដែរអញ្ចឹងពេលណាដែលកូនវាកើតមកស្ដាច់កើតមកជួនកាលវាអាចពងមករយៈបាទក៏វាខូចទៅវិញឬក៏វាពងទៅតូចបាទបាទអញ្ចឹងនេះជាការឆ្លើយសំណួរសម្រាប់បង បាទគាត់ចាក់ស្ដាច់ហើយស្ដាច់មកទូចទូចបាទអញ្ចឹងក្នុងការរើសស្ដាច់រើសស្ដាច់គឺរើសពូជដែលល្អបាទទី1ទី2 ពេលដែលយើងចាក់ស្ដាច់ហ្នឹងគឺយើងរើសរកទូណាដែលល្អដែរបាទជាទូពូជទូល្អបាទហើយបន្ទាប់មកគឺយើងរើសយកទូចិញ្ចឹមស្ដាច់ហ្នឹងចិញ្ចឹមកូនតកៅហ្នឹងគឺទូល្អដែរបាទទីទៀតខ្ញុំចាំមើលថ្ងៃស្អែកបាទនៅគេដាក់បកងដាក់ឃ្លៀតវាសិនដាក់បកងហ៎ចាំងាយខ្ញុំដាក់ចាំងាយដាក់អត់ដាក់ឡើយទៀតខ្ញុំមិនដាក់យ៉ាតោះខាន់ស្អែកប្រហែលចាក់ទូនេះយ៉ា បាទអញ្ចឹងតើខាងស្អែកបានខ្ញុំថតមកវីដេអូទៀតតាបាទដើម្បីបងប្អូនបានឃើញបាទបងប្អូនបានឃើញពីគេចាក់ហើយទៅរកមើលទូណាដែលពូជល្អហ្នឹងយកមកដាក់ណាបាទអញ្ចឹងគេដាក់តែ4ប្រកងទេណា